ជានាយចាត់ឲ្យសេនាទៅមើលលើដំបូលផ្ទះនោះឃើញពស់និក្រាចមួយនៅចំពីលើល្វែងដែលនាងនោះដេកកុំចូលមកអីអីអីយ៉ាកប់ទៅកប់ទៅបរោះជានេះក៏ឲ្យដោះលែងនាងនោះទៅដោយវិនិច្ឆ័យថាហេតុដែលបណ្ដាលឲ្យបរោះនោះស្លាប់មក អំពីផឹកទឹកភ្លៀងលាយដោយពឹសពោះនិក្រាញដែលនាងនោះត្រង់មកឲ្យផឹកដោយឥតចេតនាកាលពីព្រេងនាយមានបរោះម្នាក់មានកូនប្រុស4នាក់បានសិក្សាវិជ្ជាបុណ្យបន់យ៉ាងស្ទាត់ជំនាញរៀងៗខ្លួន។ កូនទី1ចេះជំនាញខាងស៊ីកូនទី2ជំនាញខាងដេកកូនទី3ជំនាញខាងកាប់ក្តីចុងក្រោយកូនទី4មានជំនាញខាងចង់ស្រីឪពុកក៏គិតថានឹងយកកូនទាំង4នាក់ទៅរាជធានីដើម្បីបញ្ចេញសមត្ថភាពថ្វាយព្រះរាជជាទតថ្ងៃមួយពួកគេក៏ធ្វើដំណើរទៅរាជធានី ពួកយើងបានមកដល់ព្រះបរមរាជវាំងហើយបើដូច្នោះពួកយើងឆាប់ចូលទៅពុកសូមក្រាបថ្វាយបង្គំព្រះអង្គល្អហើយល្អហើយតើលោកមកនេះមានការអ្វីដែរក្រាបទូលព្រះអង្គទូលព្រះបង្គំមានកូនប្រុស4នាក់មានសមត្ថភាពពិសេសទាំង4នាក់ចង់យកមកថ្វាយបម្រើព្រះអង្គក្រាបទូល តើពួកគេទាំង4នាក់មានសមត្ថភាពពិសេសអ្វីទៅចូលបង្ហាញយើងមកមើលបរោះក៏ក្រាបទូលអំពីវិជានីមួយនីមួយដែលកូនទាំងអស់មានធ្វើឲ្យព្រះមហាក្សត្រមានការចាប់អារម្មណ៍ជាខ្លាំងហើយស្ដេចទ្រង់ព្រមទទួលកូនទាំង4នាក់ទុកពិសោធន៍សមត្ថភាពថ្ងៃទី1ស្ដេចទ្រង់ពិសោធន៍បរោះម្នាក់ដែលចេះស៊ីមុនគេស្ដេចឲ្យគេរៀបភោជនាអាហារជាច្រើនមុខស្ដេចដួសទឹកឆៅមួយក្រចកដាក់ទៅក្នុងចាន សម្លមួយ ហើយទ្រង់ប្រាប់ទៅបុរសនោះឲ្យឆីភោជនីយអាហារគ្រប់មុខបុរសនោះក៏បរិភោគតាមព្រះរាជបញ្ជាហប់យើងឲ្យឯងបរិភោគអាហារគ្រប់មុខ ហេតុដូចម្ដេចបានជាឯងមិនបរិភោគឲ្យបានគ្រប់មុខដូចនេះក្រាបទូលព្រះអង្គសម្លនេះមានទឹកឆៅមួយក្រចកនៅក្នុងនោះទើបបានជាទូព្រះបង្គំនឹងមិនទទួលទៀតក្រាបទូលបុរសនេះពិតជាចេះវិជាខាងស៊ីស្ទាត់មែនថ្ងៃបន្ទាប់ស្ដេចក៏ពិសោធបុរសចេះដេក បន្តទៀតព្រះរាជាបានឲ្យអ្នកបម្រើរៀបទីកន្លែងដេកយ៉ាងស្អាតមានពូកម្រាលក្រាលពីលើដើម្បីឲ្យបុរសជំនាញខាងដេកបានដេកក្រោយមកស្ដេចបានយកសក់មួយសរសៃទៅដាក់ក្រោមកម្រាលពូកនោះ ដល់ពេលយប់ឡើងទ្រង់ហៅបុរសនោះឲ្យទៅដេកបុរសនោះប្រះដេកទៅក៏ក្រោកឡើងភ្លាមខ្ញុំមិនអាចដេកបានទេព្រោះមានសរសៃសក់មួយសរសៃនៅក្រោមនេះក្រាបទូលព្រះអង្គមានសរសៃសក់មួយសរសៃនៅក្រោមក្រែក្រាបទូលបានជាទូលព្រះបង្គំក្រោកក្រាបទូល ប្រសើរណាស់ស្ដេចទ្រង់នឹកសរសើរក្នុងព្រះតីថាបុរសនោះស្ទាត់ខាងវិជាដេកប្រកបមែនថ្ងៃបន្ទាប់មកស្ដេចក៏បានរៀបពិសោធន៍កូនទី3ដែលជាបុរសចេះជំនាញខាងកាត់ក្តី ស្ដេចបានឲ្យគេយករឿងក្តីមួយដែលគេគ្មានលទ្ធភាពកាត់មកឲ្យព្រះអង្គដោយបរិសម្នាក់ស្លាប់នៅកណ្ដាលវាលគ្មានភិនភាកស្លាកស្នាមអ្វីនៅរូបកាយនោះសោះអីកោតឡើងស្ដេចបានចាត់ឲ្យកូនទី3ដែលជាបុរសចេះកាត់ក្តីនោះដោះស្រាយរឿងក្តីនេះ បុរសនោះចេញទៅដល់ទីកន្លែងមនុស្សស្លាប់នោះចាត់ការហៅអ្នកស្រុកមកប្រជុំមិនឲ្យមានសល់ម្នាក់លោកសេនាក្នុងវេលាថ្ងៃស្អែកនេះមិនឲ្យអ្នកណាទៅណាមកណាក្រៅពីភូមិនេះទេហើយទាំងអស់គ្នាទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់ទៅមើលគេធ្វើបុណ្យរំលាយសពបុរសម្នាក់នេះនៅកណ្ដាលវាលស្រែហើយជនណាដែលហ៊ានល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់លើកលែងតែមនុស្សខ្វាក់ខ្វិនចេញតទួលបញ្ជាលោកម្ចាស់ ខណៈដែលរៀបចំរំលាយសពបរោះជំនាញកាត់ក្តី បានចាត់មនុស្សជាច្រើននាក់ហើយបានប្រាប់ពីកិច្ចហេតុដែលត្រូវជាប់ការក្នុងរឿងនោះបើឃើញអ្នកណាម្នាក់មានអាកប្បកិរិយាខុសប្រក្រតីនោះឲ្យយកឈ្មោះនោះមកប្រគល់ឲ្យខ្លួនមួយរំពេចពេលភ្លើងឆេះពេញកម្លាំងមានស្រីក្មេងម្នាក់ស្រក់ទឹកភ្នែកច្រោកបរោះជាអ្នកកយគុណមើលហេតុការក៏នាំខ្លួននាងនោះ ទៅប្រគល់ឲ្យនាយខ្លួន អត់ទោសអ្នកនាងខ្ញុំត្រូវការឲ្យអ្នកនាងបំភ្លឺរឿងក្តីបន្តិចបរោះចេះកាត់ក្តីក៏យកខ្លួននាងទៅស៊ើបសួរដំណើរដែលនាងយំនោះដោយក្តីល្អិតល្អន់នាងនោះរកផ្លូវកិច្ចការដោះសារទៅក៏ពុំបានក៏ប្រាប់បរោះចេះកាត់ក្តីនោះតាមត្រង់តាមពិតទៅខ្ញុំធ្លាប់បានជាសហាយនឹងបរោះដែលស្លាប់ទៅនឹងបានគ្នាជប់ដែលស្លាប់នោះហើយថាដំណើរដែលស្លាប់នោះគ្មានអ្នកណាវាយដំធ្វើបាបអ្វីទេគឺវាលាចុះដំណេងបរោះនោះប្រើខ្ញុំឲ្យទៅរកទឹកមកឲ្យផឹង នាងខ្ញុំក៏មិនហ៊ានចេញទៅដងទឹកណាខាងក្រៅព្រោះខ្លាចពុកដឹងក៏យកផ្តិលត្រង់ទឹកភ្លៀងដែលហូរកាត់ធ្លាក់តាមរងស្បូវប្រក់ផ្ទះនោះឲ្យផឹងលុះផឹកហើយក៏បណ្ដាលឲ្យដល់មរណៈក្នុងខណៈនោះទេបុរសដែលជាអ្នកស៊ើបសួរក៏យល់ច្បាស់ក្នុងចិត្តថានាងនេះមិនមានសន្តានចិត្តជាទុច្ចរិតនិងបុរសដែលស្លាប់នោះទេព្រោះទៅស្រឡាញ់គ្នាបានជួបគ្នាក្នុងខណៈនេះកាលនេះប្រកាសជាមានសត្វអសេរពើអ្វីនៅលើដំបូលផ្ទះនោះបានជាបណ្ដាលឲ្យបុរសនោះស្លាប់មិនអីទេ ខ្ញុំនឹងទៅរកការពិតឲ្យឃើញតើបរោះជានាយចាត់ឲ្យសេនាទៅមើលលើដំបូលផ្ទះនោះឃើញពស់នាគរាជមួយនៅចំពីលើល្វែងដែលនាងនោះដេកកុំចូលមកអីអីអីយ៉ាកប់ទៅកប់ទៅបរោះជានាយក៏ឲ្យដោះលែងនាងនោះទៅដោយវិនិច្ឆ័យថាហេតុដែលបណ្ដាលឲ្យបរោះនោះស្លាប់មក អំពីផឹកទឹកភ្លៀងលាយដោយពឹសពោះនាគរាជដែល នាងនោះត្រង់មកឲ្យផឹកដោយឥតចេតនាបរោះជានាយក៏ឲ្យយកពស់នាគរាជនោះយកមកថ្វាយស្ដេចក្រាបទូលតាមដំណើរ អាកែហៅពូវែងដល់សំលេងបាត់ទៅនេះពូវែងណាស់ហៅពូវែងណាស់បែរអូស្ដេចក៏ទ្រង់សរសើរថាបុរសជានាយចេះស្ទាត់ក្នុងការស៊ើបសួរខាងផ្លូវតុលាការមែនថ្ងៃមួយក្រោយមកមានសេដ្ឋីម្នាក់ស្លាប់សេដ្ឋីនោះមានប្រពន្ធក្មេងល្អនាងនោះបដិញ្ញាថាមិនយកប្តីទៀតទេ ដំណឹងនោះជ្រាបដល់ស្ដេចស្ដេចទ្រង់ឲ្យនាម៉ឺនសាប់មុខមន្ត្រីសាក់លបងទៅចាយចង់នាងមេម៉ាយជាប្រពន្ធខ្មោចសេដ្ឋីនោះនាម៉ឺនទាំងអស់ទៅចាយចង់មិនបានទ្រង់គិតថានាងនេះប្រហែលជាមិនយកប្តីដោយដំណឹងដែលទ្រង់ជ្រាបនោះមែនហើយទ្រង់គិតក្នុងព្រះរាជហឫទ័យទៀតថាឬក៏នាម៉ឺនសាប់មុខមន្ត្រីទាំងនោះមិនពេញសេចក្តីប្រាថ្នានាងមេម៉ាយទេបើអង្គអញជាស្ដេចផែនដីប្រហែលជានាងនេះព្រមស្ដេចទ្រង់ក៏ឲ្យអាម៉ាទៅប្រាប់នាងថាល្ងាចនេះទ្រង់នឹងមកផ្ទុំនឹងនាងឲ្យនាងរៀបចំទីកន្លែងចាំទទួលនាងមេម៉ាយក៏បានទទួលព្រះរាជឱកាស យើងចង់ឲ្យនាងរៀបខ្លួនជាយើងដើម្បីបន្លំព្រះអង្គខ្ញុំនឹងធ្វើតាមបញ្ជារបស់លោកស្រីនាងនោះចូលទៅក្នុងទីក្រឡាព្រះបន្ទុំដែលរៀបចំទទួលស្ដេចតាមព្រះរាជឱកាសហើយនាងរៀបក្រឡាព្រះបន្ទុំហើយតុបតែងស្រីបំរើដែលមានកោតស្រីនៅខ្លួនរចនាដោយគ្រឿងប្រដាប់សម្រាប់តាក់តែងរូបកាយគឺគ្រឿងមាសពេញនិងគ្រឿងក្រអូបគ្រប់ប្រដាប់ឲ្យខ្ញុំតែងខ្លួនប៉ុណ្ណឹងតែដូចដែរទេលោកស្រីដូចខ្លាំងណាស់យើងពិតជាអាចបន្លំព្រះអង្គបានហើយដល់ស្ដេចយាងមក ដោយទ្រង់មិនបានគិតពិនិត្យសពគ្រប់ទ្រង់ក៏យល់ថាទីនេះជាទីសម្រាប់នាងមេម៉ាយមែនបានជាមនុស្សទាំងឡាយមិនហ៊ានមកនៅទីនេះទ្រង់ក៏ដាក់ព្រះអង្គគង់អែបដោយសម្គាល់ថាទ្រង់ផ្ទុំជាមួយនាងមេម៉ាយនោះរួចហើយទ្រង់កំណត់ព្រះចិន្តាថាខ្លួនតែចង់នាងនេះបានហើយដើម្បីឲ្យបានជាភ័ស្តុតាងដល់ភ្នែកអ្នកផងទាំងពួងស្ដេចទ្រង់ក៏ខំថ្ពាល់នាងនោះជាសម្គាល់ទ្រង់មានព្រះរាជអង្ការផ្ដាំថាព្រឹកស្អែកនេះឲ្យនាងចូលទៅគាល់ស្ដេចកុំខានទ្រង់យាងទៅដល់ព្រះបរមរាជវាំងទ្រង់ក៏មានព្រះរាជអង្ការប្រាប់អស់នៃមើមសពមុខមន្ត្រីថា ព្រះអង្គពិតជាមានសមត្ថភាពទៅចាយចង់នាងនោះបានហើយថែមទាំងមានសុខស្នាមនៅលើថ្ពាល់នាងនោះផងព្រះអង្គពិតជាពូកែណាស់ក្រាបទូលដល់នាងមេម៉ាយចូលមកគាល់យកទាំងស្រីបំរើដែលតាក់តែងកាយទទួលស្ដេចពីយប់នោះមកជាមួយផងដោយនាងមេម៉ាយឈរនៅខាងមុខហើយស្រីបំរើឈរនៅខាងក្រោយស្ដេចនិងនីមឿនចម្លែកចិត្តណាស់ព្រោះបានឃើញនាងទាំងពីរតបតែងខ្លួនប្រហាក់ប្រហែលគ្នាក្រោយមកស្ដេចនិងនីមឿនទៅពិនិត្យមើលកន្លែងសម្គាល់ដែលទ្រង់បានប្រាប់នាងក្រោយមានស្នាមនៅថ្ពាល់ ជាសម្គាល់ដោយធ្មេញឯនាងមេម៉ាយគ្មានស្នាមអ្វីជាសម្គាល់ទេស្ដេចក៏ទូចព្រះរាជហឫទ័យដោយសេចក្តីមិនបានពិនិត្យជាមុនក៏ព្រះអង្គទ្រង់ចិន្តាត្រេះរិះទៅឃើញថានាងនេះជាស្រីមានប្រាជ្ញានឹងរកអ្នកណាទៅចង់នាងពុំបានមែនទ្រង់នឹកដល់បុរសដែលជាអ្នកស្ទាត់ខាងវិជាចង់ស្រីក៏មានព្រះរាជឱកាសឲ្យចូលទៅគាល់ក្រាបទូលព្រះអង្គឯងទៅចាយចង់នាងមេម៉ាយប្រពន្ធខ្មោចសេដ្ឋីបានដែរទេបើឯងត្រូវការអ្វីយើងឲ្យឯងទាំងអស់ទូបង្គំទទួលព្រះរាជបញ្ជាទូបង្គំទៅមិនបាច់យកវត្ថុឧបត្ថម្ភទៅវិញទេក្រាបទូល សុំតែសម្ពុតផាឌីបចាស់យកទៅស្លៀកហើយនឹងឆ្អឹងគោមួយថង់វិចខ្ចប់ជាប់ខ្លួនតែប៉ុណ្ណឹងបានឲ្យក្រាបទូលឯនាងមេម៉ាយជាប្រពន្ធខ្មោចសិទ្ធិវេលាដែលត្រឡប់ពីកលស្ដាច់ទៅវិញក៏រៀបសាលាធ្វើបន់ខ្មោចសិទ្ធិជាប្តីរំលាយសំជាស្រេចរើសធាតយកមកខ្ចប់តម្កល់លើសាលាធ្វើបន់ឆ្លងវេលាយប់នោះបរោះដែលទទួលព្រះរាជអង្ការបានទៅដល់លើសាលាដែលនាងមេម៉ាយធ្វើបន់ខ្មោចប្តីដល់ហើយធ្វើជាយំសោកនិងខ្មោចប្រពន្ធខ្លួនស្លាប់មានសេចក្តីទុកយ៉ាងធ្ងន់ដោយមានទាំងធាតស្ពាយជាប់នឹងខ្លួនជាសម្គាល់ផង បណ្ដាលឲ្យបរោះដែលចាំសាឡាមមានសេចក្តីឆ្ងល់ភ័ន្តភាំងសួរទៅបរោះនោះហេតុអីបាទជាអ្នកយំសោកបោកខ្លួនប្រានលើទីនេះខ្លាំងម្ល៉េះខ្ញុំឃើញគេធ្វើបន់ខ្មោចលោកសិទ្ធិនោះខ្ញុំក៏នឹកដល់ខ្មោចប្រពន្ធខ្ញុំដែលស្លាប់ជាយូរហើយនោះភ្លាមហើយក៏បណ្ដាលឲ្យចិត្តសង្វេគនឹកដល់ទុក្ខវេទនានោះភ្លាមតាំងពីប្រពន្ធខ្ញុំស្លាប់ទៅខ្លួនខ្ញុំលះបង់ការងារចោលអស់ហើយស្ពាយតែធៀបប្រពន្ធដើរដោយសេចក្តីអាឡោះអាល័យតែប៉ុណ្ណោះតើខ្ញុំសុំសាលាអ្នកស្នាក់នៅមួយយប់បានដែរទេបាទ កម្មខ្ញុំសុំលោកស្រីខ្ញុំសិនបរោះដែលចាំសាលាមិនហ៊ានសម្រេចដោយខ្លួនឯងក៏យកសេចក្តីនោះទៅជម្រាបនាងមេម៉ាយជាចវាយតាមដំណើរដែលបរោះនោះអធិប្បាយអំពីសេចក្តីកំសត់របស់ខ្លួនហើយសុំសាលាស្នាក់នាងមេម៉ាយមានចិត្តអាណិតដល់បរោះកំសត់ដែលមានទុកព្រាត់ប្រាសប្រពន្ធនោះព្រោះយល់ពីអារម្មណ៍អ្នកដែលបាត់បង់ប្តីឬប្រពន្ធក៏យល់ព្រមឲ្យស្នាក់ហើយបង្គាប់ទៅមនុស្សបម្រើឲ្យរៀបអាហារឲ្យទៀនបរោះនោះផង បាទលោកស្រីចាប់ខ្ញុំធ្វើតាមលោកស្រីប្រាប់ លុះយប់នាងមេម៉ាយទៅស្ដាប់ធម៌ទេសនាឆ្លងបុណ្យខ្មោចប្តីនៅលើសាលាដែលតម្កល់ធាតុនៅនោះឯបរោះចង់ស្រីក៏សងំធ្វើជាដេកលុតីនាងមេម៉ាយនោះស្ដាប់ធម៌ទេសនាចប់ត្រឡប់ទៅផ្ទះវិញបរោះជាអ្នកចង់ស្រីឃើញឱកាសស្ងាត់ល្អក៏លួចយកធាតុប្រពន្ធខ្លួនទៅដាក់ប្រອບធាតុសេដ្ឋីជាប្តីនាងមេម៉ាយរកឃើញហើយធាតុទុកនៅត្រង់នេះទេអីលុះដល់ព្រឹកឡើងនាងមេម៉ាយចូលដល់សាលាបរោះនោះក៏ស្រែកជុំយ៉ាងខ្លាំង អ្នកណាលួចធាតប្រពន្ធខ្ញុំបាត់អ្នកណាលួចធាតប្រពន្ធខ្ញុំបាត់នាងមេម៉ាយឆ្ងល់ក៏សួរបុរសនោះហេតុអីក៏អ្នកយំខ្លាំងយ៉ាងនេះអ្នកឯណាលួចធាតប្រពន្ធខ្ញុំតាណាបាត់ហើយឆាប់ឲ្យប្រពន្ធខ្ញុំវិញមកនៅទីនេះគ្មានអ្នកណាលួចធាតប្រពន្ធខ្ញុំក្រៅពីអ្នកទាំងពីរទេអាឬក៏ខ្មោចប្តីរបស់នាងលោកកំចេះតែថាខ្មោចប្តីខ្ញុំស្រឡាញ់ខ្ញុំនេះគាត់នឹងមិនក្បត់ខ្ញុំឡើយបើលោកមិនជឿទេឆាប់ទៅមើលទៅតើធាតប្តីរបស់អ្នកស្រីទុកនៅទីណាខ្ញុំចង់ទៅមើលដើម្បីឲ្យអស់ចិត្ត នាងមេម៉ាយមានសេចក្តីអន់ចិត្តនឹងបរោះចោតប្រកាន់ខ្មោចប្តីថាលួចធៀបប្រពន្ធដូច្នោះក៏នាំបរោះនោះឲ្យទៅមើលប្រពន្ធសំឡាញ់គឺអូននៅទីនេះមែនគឺលោកសេដ្ឋីលួចអូនមកទីនេះបរោះក៏ចោតប្រកាន់ចំពោះខ្លួននាងមេម៉ាយថាប្តីនាងយកប្រពន្ធគាត់ទៅធ្វើជាប្រពន្ធខ្លួនហើយលុះតែនាងព្រមទទួលធ្វើជាប្រពន្ធគាត់វិញទៅព្រមសុខចិត្ត ខ្ញុំមិនសុខចិត្តទេលោកសេដ្ឋីបានយកប្រពន្ធខ្ញុំហើយខ្ញុំត្រូវតែយកនាងធ្វើជាប្រពន្ធវិញទើបខ្ញុំព្រមសុខចិត្តនាងមេម៉ាយរកផ្លូវដោះសារគ្មានក៏ចាញ់កលនោះជាទម្ងន់ថែមទាំងមានសេចក្តីអន់ចិត្តខ្លាំងព្រោះខ្មោចប្តីខ្លួនដែលស្លាប់នោះថាជាមនុស្សគ្មានចិត្តសប្បុរសចំពោះប្រពន្ធបន្តិចបន្តួចសោះគ្នាកំពុងតែកើតទុកនឹងខ្លួនខ្លួនហ៊ានទៅលួចមានប្រពន្ធគេយកមកបញ្ចាច់នៅមុខនាងជាអុកជាតុងកាត់សពសពទៅក៏ទទួលព្រមយកបរោះនោះធ្វើជាប្តីជាសេចក្តីផ្កើនតបឲ្យទល់ពុតទៅនឹងខ្មោចប្តីខ្លួន ដែលហ៊ានខូចលួចប្រពន្ធបរោះនោះចំណែកបរោះនោះដល់បាននាងមេម៉ាយជាប្រពន្ធ3 4ថ្ងៃក៏បបួលគ្នាទៅគាត់ស្ដាច់ឯនាយមើលសັບមុខមន្ត្រីបានតតបានឃើញក៏មានសេចក្តីសរសើរចំពោះបរោះនោះថាជាអ្នកមានវិជាចេះចង់ស្រីប្រកបមែនមួយថ្ងៃនឹងចេះឲ្យគេកើនមួយថ្ងៃនឹងឆោតឲ្យគេអាណិត